ឡើងឈើជ្រុំអាចដុំថ្មីបាន ឈប់មើលអ្នកគេទៀតដែរបងមានតែលេងម្នាក់គាត់បាទជាមួយឬមួយឬមួយរ៉ាតែជាមួយនឹងម៉ូស្តាអូយអញងាប់មិនខានទេអើយយើងភ្លេចខ្ញុំមាន Facebook មួយលេងអាចចង្អាយអើយថ្ងៃនេះចាំតាណាទៀតយប់ហើយណាអានេះគេអញ្ចឹងក៏ដែរណាអូនសម្លាញ់ណាបាយបាយបាយបាយអត់មានកុហកខ្ញុំទេណាអេកុំចោលយាយ ធុញណាកុំមករំខានពេលធ្វើការមើលប្រហែលជាពេលនេះរ៉ាគឺកំពុងតែនៅជាមួយនឹងអ្នកផ្សេងមែនណាហ៊ាននិយាយអញ្ចឹងដាក់យើងផងឯងច្បាស់ណាគេប្រកាសជាមានស្រី រាល់ដងរ៉ាមិនដែលហ៊ាននិយាយចឹងដាក់យើងទេចាំមើលណាសំបែកម្ដងស្រឡាញ់គ្នាកាន់តែយូរកាន់តែមិនយល់ចិត្តគ្នាហេនិយាយពាក្យថាធុញដាក់ខ្ញុំផងហ៎ចាំមើលទៅ ហ្នឹងឯងបកកែខ្លាំងដាក់អូនណាចុះថាមកលួងហើយអាត្មានេះហើយនៅតែមិនទាន់ឃើញមកលួងទៀតសង្ស័យណា សង្ស័យតែតលេងបាសិនហើយបានមកលួងយើងតាមក្រោយមិនខានទេ ស័យតែលួចទិញអីវ៉ាន់តាមអនឡាញទៀតទេនេះអត់ទេកំពុងតែចាំគេមកលួងលួងស្អីគេអូយអត់អីទេម៉ាក់ម៉ាក់ចូលក្នុងផ្ទះហើយចាំកូនចូលទៅតាមក្រៅអឺ ឲ្យគេខឹងពេលនេះដឹងហើយហ៎ថាមនុស្សស្រីដែលធ្វើឲ្យខឹងហើយគួរឲ្យខ្លាចយ៉ាងម៉េចម៉េចចាំកិច្ចមុខតាណាធ្វើខុសហើយមិនចាំមកទទួលកំហុសទេអីប្រឹកកិច្ចមុខតាណាទៀតមកពលានខ្លួនឯងតើប្លុកលេខបង Facebook ក៏ប្លុកទៀតអញ្ចឹងឲ្យបងឆាត់បលួងតាមណា មកស្ដីឲ្យគេមែនណាឲ្យរ៉ាមកធ្វើឲ្យគេខឹងធ្វើអីបាត់ធុញណាស់ក៏មិនបាច់មកទេលីនបងសំទោសឥឡូវបងមកលួងឲ្យតាជុកខឹងបងណាក៏ពិតបងអត់ធុញលីនទេតែពេលនោះបងមានបញ្ហា មានបញ្ហាមានបញ្ហារឿយហើយក៏មកចេះកំហឹងដាក់ខ្ញុំខ្ញុំនេះជាធំសម្រាប់របស់រ៉ាមែនចិត្តតែមានលីន ឥឡូវបងទទួលកំហុសហើយណាជប់ខឹងហើយណាមកទទួលកំហុសប៉ុន្តែគ្មានការអត់ធន់ឲ្យចាំតែបន្តិចសោះក៏រត់ទៅវិញរ៉ាយើងឥឡូវផ្លែកយើងមានថ្មីមែនមានថ្មីមកបណ្ណាទៀតហើយលិនអត់មានទេ បងចាំបណ្ណានៅមុខផ្ទះយូរណាលិនកុំអោរឿងផ្សេងមកនិយាយមើលនិយាយរឿងពួកយើងវិញជប់ខឹងបងណាតោះបងជួយទៅញ៉ាំអី នេះរ៉ាតុកខ្ញុំនឹងជាជ្រូកមែនឲ្យតែពេលណាដែលខ្ញុំខឹងលើកណាក៏យករឿងញ៉ាំយកមកនិយាយដាក់មកនេះរ៉ាគ្មានវិធីអីលួងឲ្យថ្មីជាងហ្នឹងទេហីដឹងមានអីថ្មីលួងទៀតបើមួយថ្ងៃលិនខឹងបងចង់10ដងបងតាមលួងចង់10ដងហើយហ្នឹងមានតែរឿងញ៉ាំហ្នឹងហើយបានលៀនឈប់ខឹងបងសាក់ហៅតាណាផ្សេងលើមិនស្រួលខឹងបងលើដើមទៀតឈប់ខឹងបងណាណាណាណាណាណាមិនឡើយ ស្មីទៅមួយបងអត់អត់ថារឿងញ៉ាំទៅបីខឹងប៉ុណ្ណាក៏ទៅដែរហើយនឹងឆោញញុំធ្វើអីទៀតបីកុំឆាប់ទៅទៅម៉េចចង់ឆោញញុំតាក់ណាគេទៀតមែនអើគ្មានណាគេទៅតាក់អីមក នាំមកដើរលេងនាំមកញ៉ាំអីហើយនៅអត់សប្បាយចិត្តទៀតនៅខាងទៀតមែនតាគេផ្ញើសារទៅយើងនិយាយថាធុញវិញមើលយើងមានអារម្មណ៍ហ្មងបងមានអារម្មណ៍អត់ល្អទេណាពេលលេងផ្ញើសារអញ្ចឹងចឹងមកបងណាអនឡាញក៏ដឹងដែរមិនសិនមិញបងធ្វើការហើយបងត្រូវមាត់មេទៀតហើយពេលលេងផ្ញើសារមកអញ្ចឹង បងអត់សប្បាយចិត្តពេកក៏ភ្លេចខ្លួនផ្ញើសារទៅអញ្ចឹងទៅ តែបងលែងធ្វើចឹងទៀតហើយណាបងស្ដាយក្រោយមែនតើដល់ភ្លេចខ្លួនហើយផ្ញើសារទៅលីនទាំងខាងចឹងលីនក៏ដឹងដែរតាំងពីដើមឡើយបងមិនដែរនិយាយចឹងដាក់លីនណាព្រោះថាមកជីវិតនេះបងប្រកបឲ្យលីនអស់ហើយណែរ៉ាទៅមើលរឿងតារាម៉ាមកពីណាហ៎បានចេះតារាម៉ាចឹងសិតតែប្រកបជីវិតឲ្យលីនទាំងអស់មិនបាច់ប្រកបជីវិតទេ សុំត្រឹមតែផ្កាស្រាមកបានហើយអើយគេដឹងហើយកុំភ័យមើលតែឥឡូវសម្រាប់តែជប់ខឹងទៅនៅទេគួរតែរននឹកមើលសិនថាគួរតែខឹងរ៉ៃរឿងអីទៀតអូយលីនមិនដែលណាធ្វើអញ្ចឹងទេណាគេមកហើនឹកចម្លែកចម្លែកខឹងឆេមមានណា បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើង មៀលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតនិមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិតណែទេ គួរតែរនឹកមើលសិនថា គួរតែខឹងរ៉ាឯងរឿងអីទៀតអូយលីនមិនដែលណាធ្វើអញ្ចឹងទេណាគេមកហើនឹកចម្លែកចម្លែកខឹងឆេមមាននេះទាំងងំតែលួងបាត់ម្ដងម្ដងបងចង់វិលមកណាមកមើលបានហើយពេលធ្វើមុខអញ្ចឹងគ្រាន់គួរស្រឡាញ់ខ្លះណែស្អែកថ្ងៃ anniversary ណាអត់មានរឿងឯណាប្រយ័ត្នខូចបរិយាកាសកុំអាប់ អូយគេដឹងហើយតែងសុំថតរូបមួយណែបងរ៉ាកាន់ទេបាទទេជើថតដល់ខ្មាស់ពូម៉ាអាម៉េចខ្លាចថាគេដឹងខ្លួនឯងមានសង្សារមែនចឹងក៏មិនបាច់ថតទេអូយតែតែតែមកមកថតក៏បានដែរទូរស័ព្ទមកគាត់និយាយលេងតិចក៏មិនបានដែរអត់បានទេ ជាកាដូដែលយើងចង់ទិញឲ្យរ៉ានៅថ្ងៃ anniversary ខំទិញឲ្យហើយណាតែមិនស្រឡាញ់ទៀតគឺបោះចោលហើយព្រោះថាកាមុនក៏បានទិញឲ្យមួយដែរតែ ប្រាប់ថាមិនស្រឡាញ់ពណ៌ហើយលើកនេះក៏បដូរពណ៌ឲ្យថ្មីចាំមើលណាតែមិនស្រឡាញ់ទៀតងប់ហ្មងហើយថ្មិចបើកថ្មិចបើក ចិត្តមួយឆ្នាំបាត់ហើយអរគុណហើយណារ៉ាដែលទ្រាំនឹងខ្ញុំបានអេអត់ទេរ៉ាគេមិនបានទ្រាំនឹងខ្ញុំទេ គឺមកពីខ្ញុំខ្លួនឯងមកពីលីនលីនគឺជាមនុស្សស្រីដែលស្អាត គួរឲ្យស្រឡាញ់ហើយយកចិត្តសង្សារសឹងអីរឿងអីដែលគេមិនស្រឡាញ់នោះត្រូវអត់មានតែយើងទៅវិញទេដែលទ្រាំនឹងចរិតរាបាននោះ រស័ព្ទយករូបណាស្វីតស្វីតដែលស្រីផ្សេងមើលហើយចំណែនយកមកផុសសិនរូបមួយ ជាមនុស្សឆ្កួតអញ្ចឹងយក account គេយកមកទៅសេផុសរូបខ្លួនឯងហើយទៅសេលើកពីខ្លួនឯងទៀតលេនលេនហើយសាយស្អីក៏លឺអីលឺម៉េះនេះមិនក្រែងចិត្តអ្នកចិត្តខាងអីខ្លះទេហីមានសាយលឺណាម៉ាក់សាយតិចតិចតាធ្វើចរិតដូចជាកូនក្មេងហើយសាយរឿងអីគេលឺលឺម៉េះអឺអត់មានអីផង ម៉ាក់តែម៉ាក់នេះកូនឆ្ងល់ណាស់ខំប្រឹងធ្វើខ្លួនស្អាតម៉េះខំប្រឹងធ្វើខ្លួនចេះស្អាតជាងកូនស្លាប់ឯងណែម៉ាក់ប្រាប់ឯងតែចោះណាតាមធម្មតាណាគឺម៉ាក់ស្អាតជាងឯងស្រាប់ទៅហើយមិនបានធ្វើខ្លួនអីទេហើយឯងនឹងក៏ចឹងដែរទៅចោះទៅយកម៉ាស់មកបិទមុខឲ្យវាអឡូនតិចទៅដើម្បីឲ្យរាណាគេកាន់តែស្រឡាញ់កូនខ្លាំងអត់ទេព្រោះថាមុខកូននេះវាស្អាតស្រាប់ហើយហើយណាមួយរាក៏ស្រឡាញ់កូនហើយដែរ ម៉ាក់ទៅបានហើយទៅគេងទៅយប់ហើយកូនល្ងួយគេងណាទៅទៅទៅទៅខានធ្វើខ្លួនឲ្យអបិរានឹងឃើញយូរហើយ ចាំមើលម៉ែថ្ងៃនេះប្រកាសជាភ្លឺភ្នែកមិនខានទេ តែងខ្លួនឲ្យស្អាតដូចថ្ងៃដែលយើងជួបគ្នាថ្ងៃដំបូងចឹងថ្ងៃនេះណាជាថ្ងៃសម្រាប់បដ ாய் ឲ្យបងរាគេងឲ្យឆ្អែតម្ដងតែ យើងក៏ទៅរកកន្លែងណាស្អាតស្អាតអង្គុយមុនក៏បានដែរ អាចអញ្ចឹងហើយ អ្នកណា គេទៅដើរតួឯងហើយដើរខមមិនដើរសង្សារគេពេញហ្នឹងនោះយីប៉នេះចេះមកខមមិនបខូចគេតកែត អានេះផងដេកយកពីមែនណាម៉ោង5ជាងហើយតន់ងើបទៀតអារ៉ាអេងើបអេលឿនមើលហើយថែអាស្នាមកដាក់អញទាំងព្រឹកនេះព្រឹកអត់មើលម៉ោងទេម៉ោង5ជាងហើយណាលឿនមកគេចាំចាំចាំស្អីអាចង្រៃនេះខែណាត់គេលេងបាល់ហ៎ណាត់គេតាមម៉ោង1លើម៉ោង5ជាងអត់តន់ធ្វើខ្លួនហើយផងអើមែនថ្ងៃនឹងណាត់គ្នាតត់បាល់ហ៎អញភ្លេចអីឈឹង អាយុទៅប៉ុណ្ណឹងសោះទៅភ្លេចរឿងស៊ីសាច់ឆុតឈ្នានីចឹងកើតអរហើយចាំអញតិចអញទឹកសិនណាអូមិនមួយទឹកមកទៅដោអាវមកទៅលេងបានមេតាដាម៉ូទៅទៅលឿនលឿនទៅមកបន្ទាន់នេះបន្ទាន់មកនេះអើយបើអញងើបលឿនជាងហ្នឹងណាក៏វាមិនបន្ទាន់ទាំងដែរលឿនមកដោអាថ្មិញមកបានណានេះធ្វើដូចចាស់ងើបក៏យូរស៊ីពេកក៏យូរមួយមួយមកបានចាញ់ ចង់យ៉ាងម៉េចឲ្យប្រកាសនឹងរ៉ាបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើង ព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅ រសជាតិដើមល្អប្រណិត មកអមខ្ញុំចាំយើងតាំងពីហាងមិនទាន់បើកឥឡូវហាងចិត្តបិទហើយណាឆាតទៅមិន reply ភ្លេចហើយមែនទេថាថ្ងៃនេះជាថ្ងៃអីបើមិនមកក៏ប្រាប់មុនផងព្រោះឆ្កែនៅចាំខំទិញកដោឲ្យគេថាថ្ងៃនេះជាថ្ងៃ anniversary មួយឆ្នាំ ទីបំផុតណាសំបីកដោក៏ត្រូវខកដែរមើងងាយទឹកចិត្តគ្នាណាពេលស្រឡាញ់គ្នាដំបងណាតែមិនដែលខកណាត់ជាមួយខ្ញុំទេហើយរ៉ាតែតែមកចាំខ្ញុំមុនជានេះតែប្រហែលខែនេះ ខ្ញុំត្រូវ ខ្លាចជាអ្នករងចាំយើងវិញលីនលីនបងមកដល់ហើយបងដឹងថាលីនប្រកាសចំណេះចាំបងបងសំទោសណាបងមកយឺតមកធ្វើអីចាំបាច់មកទេចាំស្អែកចាំមក តែយើងក៏យើងមិនតាមខ្ញុំតែតែយើងក៏យើងមិនលើកនេះរ៉ាទុកខ្ញុំជាស្អីរាល់ថ្ងៃហ្នឹងឃើញខ្ញុំមិនមត់មិនមន់ហើយថ្ងៃនេះជាថ្ងៃពិសេសខ្ញុំរងចាំរ៉ាហើយរ៉ាទុកខ្ញុំចោលលេងបងសំទោសណាបងគ្មានចេតនាទេ បងឥឡូវលបលេងបាល់បងគ្មានចេតនាណា ចេតនានិយាយបានល្អណាស់ចម្លើយពិតជាបានល្អនេះខ្ញុំអង្គុយចាំរាយូរឯណាតារាបែរជាមកនិយាយតែប្រហែលម៉ាត់ថារាលវល់លេងបាល់អូខេខ្ញុំគ្មានតម្លៃខ្ញុំគ្មានតម្លៃស្មើនឹងបាល់ដែលដណ្ដើមទាត់ទេរ៉ាមានដឹងអត់ តែខ្ញុំត្រូវមកអង្គុយចាំរ៉ែខ្ញុំត្រូវខ្មាស់បុគ្គលិកទាំងប្រហែលម៉ោងអត់ខ្ញុំភ័យខ្ញុំខ្លាចខ្ញុំបារម្ភខ្ញុំគិតថាសរស័កខ្ញុំត្រូវកើតអីតែខ្ញុំតែទៅមិនលើកឆាត់ទៅមិនតបរ៉ាពិបាកខ្លាំងណាស់មែននេះតែគ្រាន់តែរ៉ាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អត្រឹមតែមួយថ្ងៃហ្នឹងលេងស្ដាប់បងសិនណា បងពិតជាភ្លេចមែនរ៉ាមានពាក្យណាល្អក្រៅពីពាក្យសំដៅនឹងអានហើយពាក្យថាភ្លេចហ្នឹងរ៉ាភ្លេចគ្រប់យ៉ាងរ៉ាភ្លេចតបឆាតខ្ញុំភ្លេចលើកលែងទូរស័ព្ទខ្ញុំរ៉ាភ្លេចថ្ងៃពិសេសដែលយើងឆ្លងគ្នាថ្ងៃដំបូងហើយរ៉ាមានភ្លេចអើតើខ្ញុំជាសោសារ៉ារ៉ាអស់ចាយ លេងសើចជាមួយខ្ញុំណាមានមនុស្សស្រីប្រមាណអ្នកដែលមកធ្វើខ្លួនរងចាំមនុស្សដែលខ្លួនឯងស្រឡាញ់តែគេវិញនេះគេទុកយើងមិនស្មើនឹងបានទាត់គេផងស្តាប់បងសិនណាកុំប៉ាខ្ញុំខ្ញុំស្ដាយណាស់ដែលខ្ញុំមកស្រឡាញ់មនុស្សប្រុសដូចយើង hin? Lên! Lên chậm! Lên! Mà tao chẳng thử ấy Mày cho mình thử đó mình thả dân tới Tới lên cả, tới tôi ba, tới thơ vậy để dân chẳng thua tới Ba rồi cho mình xong thử ấy Ba rồi cho mình xong hai năm tới thua ấy dân hạt đó Lên, tao bóng sân mơ អត់មានហេតុផលជាងនឹងតិចបានអត់ត្រូវហើយខ្ញុំអញ្ចឹងខ្ញុំក៏ជាមនុស្សស្រីដែលគ្មានហេតុផលប៉ុន្តែទោះជាយ៉ាងណាណាក៏ខ្ញុំនៅតែទៅអង្គុយចាំរ៉ែព្រោះតែអីព្រោះតែខ្ញុំចង់ធ្វើជាសង្សារល្អតែយើងវិញយើងដែលមានហេតុផលទេការដែលយើងមកនេះគ្រាន់តែយើងចង់មកមើលឲ្យឃើញថា ខ្ញុំគឺជាមនុស្សស្រីល្ងងដែលមកចាំយើងលីនស្ងប់អារម្មណ៍សិនមើលបងខោ បងសំទោបងគ្មានអំណងទេបើលៀនបងស្ដាប់ហើយផលផងផងមិនដឹងពីហេតុផលថាមិនបងមកយឺតអាចខ្ញុំស្ដាប់ពាក្យប្រឌិតពាក្យដោះសារពាក្យកុហករបស់យើងមែនលីនលីនអូបធុយមូហាយពេលហើយលីនគាត់តែរឿងតូចចាច់សោះក៏ធ្វើឲ្យខំដែរប្រហែលជាបងកន្លងមកតាមចិត្តលីនណាធ្លាប់ហើយមើលទៅ ហៅឡូអឺមកយកអញចេញមកនគរស្ពានអើយខ្ញុំភ្លើងផ្ទុះឥឡូវហើយបើមិនទៅលួងអឺថ្ងៃនេះកូនកូនគេនាំគ្នាទៅធ្វើ កម្មវិធី anniversary មួយឆ្នាំ និយាយទៅពួកគេស្រឡាញ់គ្នាក៏យូរហើយដែរអញ្ចឹងបានន័យថាក្នុងផ្ទះនេះ ចិត្តបានកូនប្រសាប្រុសដូចជាកូនរាយពិតជាល្អខ្លាំងណាស់ កើតអីហ្នឹងឆ្លោះគ្នាទៀតហើយមែនទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនិមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត តអីហ្នឹងឆ្លោះគ្នាទៀតហើយមែនទេអត់អីទេម៉ែកូនកូនឡើងតកេងឯងកូនហត់ទេលិនឆ្លោះគ្នារាល់ដងកូនលិនមកដូចជាមិនដៃយប់អញ្ចឹងទេឬមួយក៏ឆ្លោះគ្នាខ្លាំងមែនទេហ្នឹង ហើយក្មេងៗនេះពិតជាយ៉ាប់ខ្លាំងណាស់ម្ដងឆ្លោះគ្នា ម្ដងល្អកល្អឿន ជាប្លែកខ្លាំងណាស់ពេលដំបូងរាក៏ពិតជាល្អដាក់ខ្ញុំ នេះណាគេជាអ្នកខុសទាំងស្រង់គេមិនមកលួងយ៉ាងហើយគេទៅងាងចោលទៀតហើយនៅតែមិនហ៊ានមកលួងយើងមិនខលមិនឆាតហើយទុកយើងនៅម្នាក់ឯង ទៅអេលីនកុំឲ្យគេដឹងថាយើងបាត់ខាងកុំឲ្យគេដឹងថាយើងចិត្តតឹងញឹមស្រស់ទៀតណាធ្វើដូចខ្លួនឯងនឹងមិនបានធ្វើស្អីខុសធ្វើដូចមិនដឹងកំហុសខ្លួនឯងអញ្ចឹងចាំមើលណា យើងនឹងទៅរករឿងរករឿងឲ្យលួងខ្លាំងតែម្ដងមិនដឹងក្បាច់ក្បោដល់អង្ការទៀតទេធូននេះ គឺជាសង្សារដែលធ្វើកោះឲ្យមនុស្សលំលីនហ្នឹងហើយក៏មកចង់ឆ្លងថ្ងៃពិសេសរបស់ពួកយើងដូចគ្នាតែចាំដែរនេះខ្ញុំស្មានតែភ្លេចហើយຕົកគ្នាចោលហើយដែរលីនបងដឹងតែបងខោតែទុកលីនចោលតែឥឡូវបងមកឲ្យតាមកតែបង្ខំចិត្តមែនទេបង្ខំឬក៏មិនបង្ខំវាមិនសំខាន់ទេព្រោះថាមុនក្រោយក៏បងនៅតែម្នាក់មិនលួងលីនដដែលហ្នឹង ហ្នឹងអើមកលួងមកលួងទាំងពាក្យសម្ដីឌឺដងអញ្ចឹងមែនលីនអណាចង់បានអីទៀតនេះយប់ជ្រៅហើយណាស្អែកបងត្រូវធ្វើការទៀតហើយលីនបងអ្នកខុសណា បងទុកលីនឲ្យចាំយូរបងសន្យាថាដល់មានលើកក្រោយទៀតទេណាណាមួយឆ្នាំមកនេះមានតែពាក្យសន្យាសន្យាគ្រប់រឿងគ្រប់រាល់ រ៉ាមានដែរចាំអត់ថារ៉ាសន្យាស្អីខ្លះជាមួយខ្ញុំនេះខ្ញុំស្ទើរតែមិនចាំទេថារ៉ាសន្យាស្អីខ្លះជាមួយខ្ញុំរ៉ាខ្លួនឯងមានចាំអត់ថារ៉ាសន្យាស្អីខ្លះជាមួយខ្ញុំបានឯលីនឈប់និយាយរឿងនឹងទៀតណាអត់ហត់ទេហ៎ដែលត្រូវយករឿងអញ្ចឹងមកនិយាយឲ្យមកកើតទុកម្នាក់ឯងនេះបើរឿងណាដែលបងធ្លាប់ធ្វើខុសកន្លងមកណៃភ្លេចចោលខ្លះទៅថៃខែដើម្បីឲ្យយើងសុខចិត្តខ្លះមិនធ្វើអញ្ចឹងកើតអត់ ហើយចោះយើងវិញយើងមិនដែលធ្វើឲ្យខ្ញុំចាប់ខឹងយើងម្ដងណាទេបានហើយណាតោះផ្លុំទៀនណាបងក៏ហត់ដែរនំខេកក៏ប្រឈូបបងកំងជាពិសេសហ្មងដើម្បីលីនតោះចាប់ទៅផ្លុំលីនអូនអត់ហត់ទេអត់ដែលត្រូវមកឆ្លោះគ្នាជាមួយបងគ្រប់ពេលអញ្ចឹងនេះបងប្រាប់តាមត្រង់បងហត់ណាលីន ហត់ដែលតាមចិត្តអូនគ្រប់បែបយ៉ាងអញ្ចឹងនេះរ៉ាហត់ហើយឲ្យខ្ញុំសុំតដែលខ្ញុំឲ្យរ៉ាមកហត់តាមខ្ញុំគ្រប់បែបយ៉ាងស្លឹកឈើជ្រុំ កនេះស្អាតតែបើហត់ហើយក៏សម្រាកទៅណាហើយបើមកលួងខ្ញុំក៏តែប្រើពាក្យសម្ដីទាំងអស់ហ្នឹងមិនបាច់មកទេព្រោះថាខ្ញុំស្ដាប់ហើយខ្ញុំវិឈឺចាំ the truth. មិនបានរៀនខុសពីមុនអញ្ចឹងឥឡូវរករឿងបងរហូត មកបងតាមចិត្តលីនឡើងធ្លាប់មែនសង្សារគេផ្សេងកាន់តែស្រឡាញ់គ្នាយូរកាន់តែយល់ពីគ្នាតែលីនវិញស្រឡាញ់គ្នាកាន់តែយូរកាន់តែធ្វើឲ្យបងធុញលីនអូនឯងផ្លាយច្រើនណាស់ តែបងនៅតែដដែលនៅតែស្រឡាញ់លីនដូចដើមចឹងយ៉ាងម៉េចនឹងកូនឆ្លោះគ្នាហើយមែនទេលើកនេះអ្នកណាជាអ្នកខំ ជាថ្ងៃនេះសុំម៉ាក់ចូលធ្វើម្ហូបខ្លួនឯងការពិតគឺធ្វើម្ហូបយកឲ្យរ៉ាមែនទេក្រែងម៉ាក់ជាអ្នកប្រាប់កូននេះថាមិនឲ្យកូនខឹងប្រច័នច្រើនតាអ៊ុបមកឡើយស្ងាត់ស្ងាត់តែពីរនាក់អញ្ចឹងតិចគេចោលតែយើងមកធ្វើអីហើយពេលនៅជាមួយស្រីផ្សេងសបាយអមានក្តីសុខណាស់នោះថោកទេស្រែកឃ្លានខ្លាំងណាស់មែនទេបើមកធ្វើរឿងថោកទៀតនៅកន្លែងសាធារណៈអញ្ចឹងអរណាឈួតអីហ្នឹងយើងបែកគ្នាទៅយើងជឿនះ មែនមានហេតុផលអីដែលត្រូវទៅរកគេពួកគេបាននិយាយថាបែកគ្នាជាមួយយើងគឺរកយ៉ាងចាប់មែនតែនហើយសង្ឃើជ្រុំអាចដងថ្មីបាន